Thank you. ចូលរួមសម្បត្តិក្រែនៅក្នុងបន្តកតាជាគាត់លើជាអ្នកស្រ័យគុណថ្ងៃក៏បាទគុណស្រាប់យ៉ាងម៉ាម៉ាជួយទៅពលកម្មវិធីគុណមានវេលាវេលានៃការទៅពីសម្ដេចរបស់បាត់បែកតែថាកម្លាំងរបស់តែបាត់បានមកតែតែទៀតបានមកផ្លានសំដែលឡើងនៅពេលប្រទេសសម័យត្រឹមគ្រួសារបងតាពីងារជុំនៅបន្តកតាជាគាត់ការនិងសាស្ត្រាទូតខាងកំណើបប្រាថ្នាសូមអនុមោទនា បាទអរគុណសុខសប្បាយហូរស៊ីមែនបាទ មនុស្សសម្បត្តិទេវតាសម្បត្តិអាចារ្យគ្រប់ព្រះមហានពៀនបើញាតិញោមគ្រប់ទាំងគុណកៅប្រុសស្រីទាំងអស់គ្នាចង់ដំណើរសញ្ញានៅពិធីណាឬសម្បត្តិណាក៏សូមឲ្យបានសម្រេចដូចជាតំណងបងប្រាថ្នាសូមអនុមោទនាបាទអរគុណណាស់ញោមបាទហើយជួយទៅខាងក្រមពិសាទឹកដូងបាទហើយបានទៅថ្វាយដំណើរអស់ហើយគាត់ថាអត់តន់បានឆ្លាក់ឈ្មោះយុទ្ធញោមដាក់ត្រឹមត្រូវដោយសារអត់មានពេលធ្វើអត់តន់ក៏ច្រើនពេក ដល់ពេលច្រើនពេកធ្វើជាមួយញាតិញោមអត់តាន់យ៉ាងយើងយកមានសតិជ្រះថ្លាព្រោះលើប្រកាសរឿងមួយទៀតព្រោះដែលយើងត្រូវបន្តដំណើរនៃការធ្វើព្រោះយើងបន្តពីកថារួចនេះយើងនឹងបន្តតាព្រោះអ្នកសរៀនហៅថាតរងតាអ្នកភ្នំពេញគេហៅថាតសង្ហាអញ្ចឹងណាញោមនៅតសង្ហាជុំវិញសាលាហើយញោមខាងកំពង់សោមព្រោះក៏មកដល់ដែរហើយព្រោះខាងញោមរ៉េនព្រោះខាងញោមរ៉េនព្រោះក៏មកដល់ដែរហើយ អញ្ចឹងអញ្ញាញោមពុទ្ធបរិស័ទយើងមានសទ្ធាជ្រះថ្លាចង់ចូលរួមបរិការតរំដាជុំវិញសាលាឆាន់នេះខ្ញុំបានលើហើយក៏សូមយើងញោមមានសទ្ធាជ្រះថ្លាចូលរួមកសាងទៅតាមកម្លាំងទឹកចិត្តរបស់ញាតិញោមគ្រប់គ្រប់គ្នាអនុមោទនាបាទអាចបងញោមលិទ្ធិស័ក្តិសុខសុខពួរជ័យស្រីមង្គលបលសុខគ្រប់ប្រការកើតមានដល់ក្រុមគ្រួសារញាតិញោមទាំងអស់គ្នា ឲ្យបានសេចក្តីសុខសេចក្តីចម្រើនចាប់តាំងពីពេលនេះម៉ោងនេះថ្ងៃនេះតរៀងទៅសូមអនុមោទនាបាទសាធុបន្តបន្តត្រៃលៀងគាត់ណាបាទត្រៃលៀងមួយថាវិការស្កតត្រៃចំនួន540,000រៀលបាទ540,000រៀលបាទបើលើប្រកេងសិនបងគេហើយយកទៅដាក់កន្លែងនោះលោកគាត់មកប្រកេងតែបាយក្រោយឲ្យយូរឲ្យយកឲ្យពរជ័យសុខៈសុខហីជួបប្រទេសពុទ្ធមង្គលពរ4 សម្បត្តិទាំងឡាយបីសេចក្តីសុខពីអានិសង្ឃកថា5សូមបានដូចសេចក្តីតាំងចិត្តសេចក្ដីប្រាថ្នាទាំងអស់គ្នាអនុមោទនាបាទសុខសប្បាយញាតិញោមហើយជូនសម្រាប់លេងហើយទាំងអស់គ្នាសិនញាតិញោមណាដើរកំសាន្តលេងសិនក៏ដើរចុះដោយសារ សាសនាបានប្រតិបការចូលរួមកសាងនៅក្នុងបារាមឋានវត្តបន្ទុំគិរីពតហើយវត្តលើសុំពុំសួងដល់គុណបានបរតនាត្រៃវត្ថុស័ក្តិសិទ្ធិពិតប្រកបក្នុងលោកតាមដីបានថរសាអយោយោពរជ័យស្រីសួស្តីសម្បកពរជ័យទាំងឡាយមុនប្រការគឺអាយុវណ្ណៈសុខៈពលៈព្រមទាំងសម្បត្តិ3សេចក្តីសុខពីអានិសង្ឃបុណ្យ5សម្បត្តិដូចសេចក្តីវត្តនាអនុមោទនីសុខសមាគូដាក់អាមីក្រូបិទបែបមកទៅទូសិនណា ផ្លែមីក្រូបែបឱកាសមកទៀតរយេបាសិកាណុកសុននៅខាងដងទុំពួកក៏មានសទ្ធាជ្រះថ្លាតើជួបកូនគាត់បើណុកសុនបើណុកសុនក៏មានសទ្ធាជ្រះថ្លាបានផ្ដល់ផាវិការបានប្រការចំនួន16មរៀលផាវិការស្កតត្រៃសម្រាប់កសាងវត្ត24មរៀល បលសាទរសាទរដែលគេ1លាន333200រៀលបាទនេះជាបច្ច័យមួយប្រសងគុំចាំប្រវសាវត្តលើ នេះជាអូសធាជ្រះថ្លារបស់បាសិកាញ៉ាំសុផលមកពីខាងវិរិញបលសាធុសាធុទេជានុភាពគុណបតបរតនត្រ័យនៅក្នុងវេលាឱកាសនេះញោមស្រីព្រមទាំងញោមប្រុសកងដោយភាសាទោសវេគោទេសច្ចរតាមានសតិជ្រះថ្លាបានផ្ដល់ឲ្យនៅធម្មការ សម្រាប់ចូលរួមកសាងវត្តផងបច្ច័យពួនប្រសពផងនៅក្នុងវេលាឱកាសនេះសូមបួងសួងដល់គុណបុណ្យបរតនត្រៃវត្ថុស័ក្តិសិទ្ធិពិតប្រកបក្នុងលោកមានលោកតាបន្ទុកពលានបើសាច់ចម្រៃសពលានសកលបន្ទុកគឺបាទព្រមតាមបីបាច់ថែរក្សាអាយុអាយុពោជ័យស្រីសុស្ដីដល់បាសិកាព្រមទាំងបងប្រុសបងស្រីបានជួបប្រទេសពុទ្ធមង្គលពលមានប្រការគឺអាយុវណ្ណៈសុខៈពលៈព្រមទាំងសម្បត្តិបីសេចក្តីសុខពីអានិសង្ឃបុត្រចិត្តអបបំប្រាំងសូមបានដូសេចក្តីតាំងចិត្តប្រាថ្នាអានមោទនី សុខសប្បាយទាំងអស់គ្នាហើយញោមចាតនាគាត់ឈ្មោះគាត់តិចមកបងគាត់នេះហ្នឹងអឺញោមឧបាសិកាញ៉ាន់សុផលហើយបានបកាកើយុវណ្ណៈសម្រាប់មលៈព្រមទាំងសម្បត្តិបីបានដោយសេចក្តីវឌ្ឍនាអនុមោទនីសូមអរគុណណាស់ហើយញាតិញោមជួយពិសាភោជនាហារចាំទៅវិញព្រោះតែឥឡូវបាយតន់ចិត្តដល់លេងសិនញាតិញោមបើកុំបកាយប្រកាសអីញាតិញោមណាបើដល់លេង ណាព្រះអង្គផងសំដែងមុនឆាន់ទៀតហើយមុនឡើងលើសាលាមកហើយមុនឆាន់ទាំងអស់នេះញាតិញោមខាងណាខាងកា3ព្រោះខាងចំការ3ញាតិញោមមកដល់ហើយហ៎ ចូលទៅចាសាវត្តបន្ទប់រីពតអាវត្តលើនៅក្នុងថ្ងៃអង្គតិនទានដាក់សកលត្រៃនេះសូមមូលសូមដល់គុណវត្តបរតនត្រៃសូមជូនវត្តកុសលឲ្យបានសម្រេចនៅពុទ្ធមង្គលពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈសម្បត្តិទាំងឡាយ3សេចក្តីសុខពីអនិសង្កថិន5សូមបានដូចសេចក្តីដូចតាំងចិត្តបត្រាទាំងអស់គ្នាអនុមោទនាអរសុខសប្បាយនៅព្រះអរគុណណាស់អរមកទៀតអត់អីក្តាស់បានហូបក្តាស់ អំណាចដោយព្រះមហាកាសបៈមានរឹងអំណាចដោយប្រមុខកលៀងអង្គអាចទូមាននៅសត្រូវមានរាជធារាជដោយព្រះឧបពុទ្ធអចេះចាំធម៌បំផុតដូចជាព្រះអនុសម្បត្តិធម៌តនហត់ដូចជាគូលីមានសិក្សារៀនសូត្របត្រៃបីដកលោកហត់ត្រៃលៈត្រៃលោកត្រៃភូមិត្រៃណា សិក្សាបទវិន័យរបស់ព្រះចិត្រស្រីសុខចេះចាំចំណាំសម្រាប់សិលពុទ្ធមេគុលពោបុព្វការគឺអាយុវណ្ណៈសុខៈពលៈកំបីខ្លាចជាបការៈតន្ត្រីឡើងអនុមោទនីជាមួយបងធាតកាយអបបរិស័ទនិងទេចាថ្លាបានឡើងនៅវិជ្ជារយៈគឺបច្ច័យចូលរួមចំណែកក្នុងអង្គកថាទានរបស់បុត្រគរីបតអវណ្ណសុខសុខគុណបុត្របរតនរាយសុខបន្ទុកបុត្រកសលចែកជូនដល់បុព្វការីជនមានមានដើមឯដានេតកាទាំងប្រទេសសណ្ឋានរបស់ញាតិញោមដែលបានបាត់បង់ចែកថាទឹកសុខសប្បាយយើងអរគុណហើយ Thank you.